ំក៏សានតែគេឈ្មោះទុកតែឆ្លោះគ្រូរឿងស្រីខ្លួនឯងនៅទូទីមានកំណត់ប្រៀបធៀបក៏ដូចជាកវី គិតឲ្យល្អគ្រប់សពទៅវាមានអ្នកសពក៏យើងឯងខន្តីសំដីរស់យូរជាងឈ្មោះទៅវាយើងអត់ឈ្មោះក៏មានតម្លៃអាទុំប្រាដឺមកនិយាយមុនធ្វើធ្វើចាស់ជាមើលក៏មិនរួយពីដៃដាក់ជ្រុកទីមានគំនិតដឹកមានជេហត់ចែកឃ្លៀងខំទៅរកកំរៃប្រឹងប្រឹកពីងនៃចំណៃឲ្យជីមានលុយព្រោះគេក៏រាប់ជាមកស្រីធ្វើគឺហត់តែលុយវាកំណត់បំហត់នឹងទីជីវិតនេះអត់ន័យជីវិតវិញឆ្ងាយជាអ្នកបោះស្រាយជាអ្នកជីកាយជាអ្នកកត់ត្រា Be the kingdom ក៏តែអាចចាំសិនតែប្រឹងបោះស្រាយ សពពីប្រហែលទៀតមានរឿងកើតឡើងសុទ្ធតែនៅកណ្ដាលជំនិយសេចមករួចតាមធម្មជាតិគុំទៅអួតបារីគុំទៅអួតដប់ស្រាធម្មប្រាដើមុនយាយមុនធ្វើធ្វើចាក់ជាមើលគុំរួចពីដៃដើរចង់ស្ពីមមានគំនិតដូចមានជេហត់ចេះឃ្លៀនខំទៅរកកំរៃប្រព្រឹត្តព្រៀងនៃចំណៃឲ្យជាមីលុយ 2K គ្រប់ចាក់មកស្រីធ្វើគឺហត់តែលុយមិនកំណត់បំហត់លូបទីជីវិតនេះអត់នៃខំកសាងតែគេឈ្មោះគុំទៅឆ្លុះព្រោះរឿងស្រីខ្លួនឯងនៅទូទីមានកំណត់ពីធៀបក៏ដូចជាកាវៃ គិតឲ្យល្អគ្រប់សពទើបមានអ្នកសពក៏យើងងាយខន្តីសំដីរੂយូរជាងឈ្មោះទើបយើងអត់ឈ្មោះក៏រំលឹកតម្លៃរូមតន័យរៀបរៀងជាសំណុំមកប្រាគូក្បាលរលួយមកតដុំជាប្រគួតទីគេបើចេញសៀតគុំក៏មកចង់ដើរលើដូចតែចង់ដើរលើព្រំនេះមិនជាតា I never change ការទីងតង់ខ្ញុំមិនចេះរឿងលេង focus រឿងលុយដែលកំពុងធ្វើភ្លេងគូកំពុង master mixer we can អេធុំប្រាដឺមកនិយាយមុនធ្វើធ្វើចាច់ជីមើលកុំរួយពីដៃដាក់ចុះគីមិនគំនិតដូចមានចេះហត់ចេះឃ្លានខំទៅរកកម្រៃប្រឹងប្រឹកពីងនៃចំណៃឲ្យជីមានលុយ 2k គ្រប់ចាំមកស្រីធ្វើគឺហត់តែលុយវាកំដត់បំហត់នោះទីជីវិតនេះអត់ន័យអេធុំប្រាដឺមកនិយាយមុនធ្វើធ្វើចាច់ជីមើលកុំរួយពីដៃដាក់ចុះគីមិនគំនិតដូចមានចេះហត់ចេះឃ្លានខំទៅរកកម្រៃប្រឹងប្រឹកពីងនៃចំណៃ ជីមីនលុយ 2K គ្រប់ចាំនឹងស្រីធ្វើគឺហត់តែលុយវាកំដត់បើមិនហត់នោះទេជីវិតនេះអត់ន័យជីវិតវិញឆ្កែមនុស្សអ្នកកន្ទេរីឆ្លងកាប់ជូតដល់សាឡោទេស្គាល់ឈ្មោះថ្ងៃនេះមិនប្រកបនោះទេគេមិនសូវជាស្គាល់ព្រឹកផ្លែក៏គេគំនិតវិញឆ្កែធ្វើខ្ញុំនេះដឹងធ្វើបានយកធ្វើខ្ញុំនេះប្រឹងខ្ញុំនេះការចាស់គេនោះក៏តែខឹងចំណែកខុសគ្នាគេធ្វើបែបនឹងទូគេសອບកោកខ្ញុំនឹងសម័យទិញយករបស់ចាបែកាមកឡាយ with the whole team egg tonight watch shot នៅបន្តទូឌូក៏មកស្ដាយចូលសិល្បៈមកបលារឿងឈាមតាំងកងទៅតកោពេជ្រគឺជានាមអ្នកម្ដាយបា ផ្លូវមិនស្ត្រូវបៀតបៀនតែខ្ញុំនេះមិនខ្លាចមានអំណាចព្យាយាម